មពេលជីកាត់មុខផ្ទះសងសាចាឈឺចាប់ណាស់ក្រំចិត្តណាស់ខ្មាស់គេហូងបងធ្លាប់ធ្វើឲ្យអូនយំអូនលែងចង់រួបែងដងអូនរងរបួសព្រោះតែបង កិនតកាបងជាមនុស្សអូនស្រឡាញ់ខ្លាំងតែបច្ចុប្បន្នបងជាមនុស្សអូនស្អប់ខ្លាំងឲ្យតែនឹងរឿងនេះបេះដូងឈឺប្រែស្រមយំវាជាការចងចាំដ៏ខ្លោចចិត្តជិះម៉ូតូហោទាំងភ្នែក ទាំងភ្នែកស្រង់តាមផ្លូវធ្លាំដុំបើទៅដើរលេងរៀងរាល់អាទិត្យធ្លាប់មានអូនណោពីក្រោយធ្លាប់មានអូនអង្គុយចិត្តទូទៅណា មានជីវ៉ាទៅជាមួយអារម្មណ៍ពេលនេះប្រៀបដូចជាមនុស្សដែលស្លាប់ទាំងរួច ហួមិនខុសពីមនុស្សចិត្តឈួតនោះឡើយជីងកាន់ទាំងអូនម្ដងម្ដងបាញ់ដងបងឈឺអត់សបាយសង្សារអើយមួយជាតិនេះបងស្ដាយអូន យិនតកាបងជាមនុស្សអូនស្រឡាញ់ខ្លាំងតែបច្ចុប្បន្នបងជាមនុស្សអូនសំខ្លាំងឲ្យតែនឹងរឿងនេះបេះដូងឈឺប្រែស្រងរួមវាជាការចងចាំដល់ខ្លោចចិត្តជាមកតហតឹងភ្នែក ទាំងភ្នែកស្រង់តាមផ្លូវធ្លាប់ដុំបើទៅដើរលេងរៀងរាល់អើទឹងធ្លាប់មានអូនណោពីក្រោយធ្លាប់មានអូនអង្គុយចិត្តទុំទៅណាមានជីវ៉ាទៅជាមួយអារម្មណ៍ពេលនេះប្រៀបដូចជាមនុស្សដែលស្លាប់ទាំងរួច ឈឺឈឺហួមិនខំពីមនុស្សចិត្តឈួតនោះឡើយជីងកាន់ទាំងអូនម្ដងម្ដងបែនដងបងឈឺអត់សបាយសង្សារអើយមួយជាតិនេះបងស្ដាយអូនជិះម៉ូតូហោទាំងភ្នែកហោទាំងភ្នែកស្រង់តាមផ្លូវ ធ្លាំដុំបើទៅដើរលេងរៀងរាល់អាទិត្យធ្លាប់មានអូននៅពីក្រោយ ធ្លាប់មានអូនអង្គុយចិត្តទួងទៅណា មានជីវ៉ាទៅជាមួយ អារម្មណ៍ពេលនេះព្រៀបតជាមនុស្សដែលស្លាប់ទាំងរួច ឈឺឈឺហួមិនខំពីមនុស្សចិត្តឈួតនោះឡើយជីងកាន់ទាំងអូនម្ដងម្ដងបាញ់ដងបងឈឺអត់សបាសង្សារមួយជាតិនេះបងស្ដាយអូន